ខ្លះបានថតមួយនេះខ្លះចាឥឡូវបងប្អូនយើងហើយបងប្អូនយើងផឹកអែថ្ងៃទៅពេលគេមករស់រវើកជឿហើយបងប្អូនយើងផឹកហើយទៅរកទៅរកអ៊ីណូក្នុងលាងហីដែលដែលឃើញដែលឃើញរស់រវើកដូចក្តាមអញ្ចឹងយកមកថតហ្នឹងចឹងនិយាយដែរហ្នឹងជឿដល់ថាគេនេះដែរតែងូយមិនទៅជឿអីគាត់ថានិយាយថាអានេះដែលគេឃុំនេះឃុំទៅយកចកាចូលចកាមកលូមិញមិញមិញចកានេះអត់ចាំមិញចកានេះអានោះបត់បានមើលហងមិញខ្ញុំឃើញផ្លែចកានេះហ៎ អានេះកានេះចឹងមិនគេថាថាដូចវាម្នាស់ចឹងមិនថាណាម្នាស់អើប្រជុំទៅដូចមួយឥឡូវត្រីប្រេត្រីត្រីប្រេត្រីពោត្រីពោត្រីពោតអរត្រីគេត្រីពោតប្រាត្រីពោត្រីដៃអីត្រីប្រហែលត្រីគឺ4ត្រីដូចគ្នាមែនទេ តែតាំងក៏ប៉ិតធំទៅក៏ពឹសបកងបកាអស់នៅស្រុកយើងធំដល់គ្នាពូជគេតែមួយហើយបើស្រុកយើងមួយឆ្នាំរីងទឹកអស់ធ្វើម៉េចឲ្យកពឹសនឹងធំដូចបកាឡៅចាឡៅញ៉ាំភាសាគ្នារឿងទៅទៅទៅរកទៅរកអាយដលយើងក្នុងលអាងឯអាយដលអ៊ីណូគេចាប់ឃុំក្នុងលអាងហើយយើងគួរទៅដោះលែងមិនអីមិនទៅណាគេហៅបកាដាក់វាបកាចាំបើស្ទាំងអត់រីងទេណាដាក់ អញដាក់ឲ្យក្លាហានដាក់ក្លាហានដាក់ក្លាហានសិនណាយកមកប៉ងមែនដាក់ក្លាហានមកចេញនេះអញចេញទៅរើប៉ងឥណូលូដានហ្នឹងបាទឥឡូវបងបងគាត់កំពុងទៅហូបដាក់ក្លាហានដើម្បីទៅរកទៅជួយសង្គម idol អ៊ីណូនៅក្នុងអាងខំធ្វើដាក់ដល់ក្រូចហ្នឹងណាដាក់ដល់ក្រូចដាក់ក្លាហាន យំទៅដាក់ឲ្យភ្នែកឲ្យនួនល្អយំស្រែកប្រាប្រាស្រែកប្រាប្រាស្រែកប្រាប្រាស្រែកប្រាប្រាស្រែកប្រាប្រាស្រែកប្រាប្រាស្រែកបាទគាត់ពងប្រជុំនេះដើម្បីដាក់ឲ្យក្លាហានដើម្បី ត្រៀមទៅរកអាយដល់អ៊ីណូក្នុងលាអាទៀតគាត់ដាក់ក្លាហាន មិនឲ្យកូនបើញកោជូកដែរមិនអត់ចាំតិចតែខ្លាហាទៅទៅហើយប្រៃឡាក់សពជក់តែឯងមកមើលតិចមកមិញអូបដាខ្លាហានខ្លាហានលេងទៅទៅគ្រូនេះគ្រូនេះគ្រូនេះគ្រូអាយដលអាយដលអ៊ីណូគ្រូទាំងពីរហ៎អាយដលអ៊ីណូទាំងពីរហ្នឹងដល់ដល់អាតុកតាពីនោះគេទៅគ្រូនេះទីនោះ អីគេដាក់ទូរស័ព្ទទៅស្ទូចស្ទូចនេះលែអាទូរស័ព្ទគេទុកមើលហេចូលឲ្យភ្លើងភ្លើងភ្លើងចូលមកអាភ្លើងឯងដល់ធ្លាប់ស្គាល់អឺឥឡូវទាញនេះទាញហីជួយបានហីទាញមកអាបមុងយើងអូត្រីវាមិញយកមកទៅបងមកបងទៅបងនេះចេញទៅបងទៅបងអ៊ីណូនេះកាមេរ៉ាស្អាតហើយមិនឲ្យគាត់បងមិញគាត់ទួនតៅមិញអូរួយថាកាបងថ្លៃហ៎បងណាណាណាមកណាណា Apa malam? Apa malam? Emang juga buat lihat, mau juga buat lihat.